ហើយជាអឺឈឹកបានមិនទេណា C H O C H O E K B A N ហ្នឹងអានតែមកចឹកបានពីមកណាចង់សួរថាតើត្រូវគិតត្រូវគិតត្រូវធ្វើចិត្តយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយឬកាត់ផ្ដាច់ភាពចរណែនឬថានៅជាសុខស្ងប់ក្នុងចិត្តនៅពេលដែលគេធ្វើអ្វី មួយដូចយើង តែទទួលបានផលល្អជាងយើងហ្នឹងហើយកុំធ្វើ ចិត្តហ្នឹងដូចអាធ្លាប់និយាយចឹងថាមិនមែនយើងធ្វើចិត្តទេចិត្តអ្នកធ្វើយើងតា ចិត្តវាធ្វើយើង នៅពេលណាយើងបដោយចិត្តហ្នឹងតាមដំណើររបស់វាណាតាមដំណើររបស់វា តាមកិលេសរុញច្រានចឹងទៅអាហ្នឹងវាធ្វើយើងហើយហ្នឹងហើយពោះព្រោះអី ព្រោះអារម្មណ៍វាអ្នករំញោចិត្តដល់តែចិត្តហ្នឹងវាមកធ្វើយើងនឹងតែមកគេហៅថាគេជេរយើងគេហៅអញ្ចឹងណាគេជេរយើងតាមពិតចិត្តហ្នឹងវាមិនទៅចង់ខឹងអីវាទេប៉ុន្តែ អំណាចអំណាចរបស់អារម្មណ៍ហ្នឹងវាទៅរំញោចិត្តចិត្តដែលមិនបានអប់រំហ្នឹងចិត្តហ្នឹងវាក្តៅទៅតែយើង វាមានតួប្រកាន់មួយទៀតលើសពីក្តៅហ្នឹងប្រកាន់ថាអញអ្នកក្តៅទៅអញ្ចឹងពីណាអ្នកធ្វើពីណាជាទូទៅយើងមិនមែនធ្វើចិត្តទេចិត្តអ្នកធ្វើយើងហើយតួចិត្តខ្លួនវាក៏វាមិនមែនធ្វើខ្លួនឯងទេបច្ច័យផ្សេងផ្សេងអ្នកបង្កើតវាឡើងឃើញមានអារម្មណ៍មានវត្ថុមានស្អីស្អីច្រើនអញ្ចឹងដើម្បីឲ្យចិត្តហ្នឹងវាកើតឡើងពួកវិបាកចិត្តហ្នឹងក៏វាមិនមែនចង់កើតខ្លួនវាដូចចិត្តលឺគេជេរអីចឹងវាមិនមែនចង់លឺចង់ចង់កើតខ្លួនវាទេ វាមានកម្មចាស់បង្កើតមកហ្នឹងផង មានបច្ច័យថ្មីគឺអារម្មណ៍មកប៉ះគប់ហ្នឹងផងអញ្ចឹងវាទ្រាំថាมันកើតมันបានទេដល់វាកើតហើយ វាឲ្យតំណែងទៅដល់មโนវិញ្ញាណរបស់យើងនោះមโนវិញ្ញាណចាប់ផ្ដើមគិតពីណាថាអីពីណាជេរអីហើយដល់ចិត្តខ្សែក្រោយទៀតទៅ វាប្រយុទ្ធចិត្តហ្នឹងឲ្យគិតថាអានោះជេរអញអញ្ចឹងយើងមើលមើលអាតួអញហ្នឹងកើតក្រោយសភាវៈវាកើតឡើងរហូតអញ្ចឹងសួរថាពីណាធ្វើពីណា អាតួតួចំណែនតួតួខឹងតួស្អប់តួមិនសบายចិត្តហ្នឹងវាអត់បាន កើតមុនការលឺទេវាអត់បានកើតមុនការឃើញទេការឃើញការលឺកើតមុនរហូតហ្នឹងហើយបើគ្មានការឃើញ ការលឺមុនទេវាអត់មានស្អីសម្រាប់យកមកគិតយកមកត្រេះរិះពិចារណាទេអញ្ចឹងវាកើតពេលក្រោយតែសួរពីណាធ្វើពីណាបើថាអ្នកធ្វើវាសមមកកើតមុនគេឧទាហរណ៍ថាចាំមើលទៅហ្នឹងណា អញប្រកាសជាលឺគេជេរអញ្ចឹងអញត្រូវធ្វើចិត្តចេះចេះចេះអាហ្នឹងវាសមថាបានខ្លះតែរឿងអត់ដឹងទេឯងឯងសិតមិនដឹងហ្នឹងអីគឺជេរយើងតែហ្មងឥឡូវជេរកើតមុនឬក៏ខឹងកើតមុនឃើញទេអាតួជេរនោះវាប្រកាសមុនតួលឺពាក្យជេរនោះប្រកាសមុនហើយបានខឹងកើតមកតាមក្រោយឃើញទេបច្ច័យវាកើតមកអញ្ចឹងតែយើងជាច្រឡំថាទៅធ្វើចិត្តធ្វើអីមិនធ្វើមិនកើតទេ ហ្នឹងហើយចិត្តនេះយើងធ្វើមិនបានដូចគ្នានឹងភ្លៀងធ្លាក់ពីលើមេឃអីយើងទៅទប់កុំឲ្យវាធ្លាក់ភ្លៀងមិនបានយ៉ាងណា ចិត្តនេះទប់វាមិនឲ្យកើតយ៉ាងនេះមិនឲ្យកើតយ៉ាងនោះមិនបានទេដូចគ្នាចឹងទៅទប់មេឃកុំឲ្យក្តៅទៅទប់ខ្យល់មិនឲ្យបក់ទៅទប់ភ្លៀងមិនឲ្យធ្លាក់មិនបានយ៉ាងណាសភាវៈរបស់ចិត្តនេះទប់អត់បានដូចគ្នា ពីណាទៅទប់ចិត្តទៅបជាចិត្តយើងចេះច្រឡំណាក្នុងសតបដ្ឋានសោតព្រះអង្គមានប្រាប់ថាឲ្យទៅទប់ចិត្តស្អីតាមដានចិត្តតើឃើញទេទៅតាមដានចិត្តតើខាន់តាមដានអ្មេចបានតាមដានថាវាមានវាមានសភាវៈនឹងវាមានមែនតែន បានត្រូវតាមដានមិនមែនទៅតាមដានអារបស់វាអត់មានទេ គឺរបស់នឹងវាមានអញ្ចឹងណារបស់នឹងវាមាន មែនតាមដានទៅវាឃើញដូចយើងចង់ភ្លក់សម្លអញ្ចឹងណាចង់ដឹងរសជាតិសម្លវាទល់តែមានសម្លបានភ្លក់ទៅវាដឹងរសជាតិឃើញទេអញ្ចឹងចិត្តដែលវា បំរុងកំណាញ់បំរុងចំណែនហ្នឹងមិនបាច់ទៅបង្កើតវាទេវាមានស្រាប់វាមានស្រាប់ឲ្យដឹងថាសភាវៈធននេះវាមានស្រាប់ ណាមិនចាំបាច់អង្គុយបកើតវាហើយចាំតាមដានវានោះទេអត់ទេ វាមានស្រាប់ព្រោះបច្ច័យរបស់វាធម្មតាធម្មជាតិនឹងវាមានស្រាប់អញ្ចឹងអញ្ចឹងនៅក្នុងវិធីតាមដានចិត្តនេះមិនមែនទៅទប់ចិត្តទេមិនមែនទៅទប់ចិត្តទេគឺតាមដានចិត្តដឹងចិត្តដឹងចិត្តណាថាដឹងចិត្តកំពុងប្រាកដមិនមែនដឹងចិត្តកន្លងទៅហើយមិនមែនដឹងចិត្ត អនាគតគឺដឹងសភាវៈដែលកំពុងប្រាកដមាន តែរបស់ដែលកំពុងប្រកបទេដែលដែលមើលទៅឃើញច្បាស់កុំថាឡើយចិត្តតាមដានសភាវៈធម៌និយាយតែភ្នែកយើងធម្មតាអញ្ចឹងយើងមើលឃើញ តែរូបកំពុងប្រកបទេរូបលែងប្រកបមើលមានឃើញណាសំឡេងដែលយើងឮចឹងដែរយើងឮតែសំឡេងណាកំពុងប្រាកដទេសំឡេងដែលកន្លងទៅហើយវាលែងប្រកបដែរ សម្លេងដែលមិនតាន់កើតឡើងក៏វាអត់ប្រកបដែរឃើញទេដូច្នេះដែលថាយើងជាចំណែនគេនឹងមិនអត់ហេតុទេវាមានហេតុហេតុថងអីជាប្រកដីយើងអត់មើលមកខាងក្នុងអញ្ចឹងជាប្រកដីយើងអត់មើលមកខាងក្នុងរបស់យើងយើងមើលទៅក្រៅតាមអំណាចរបស់ចិត្តហ្នឹងអញ្ចឹងអញ្ចឹងបានព្រះអង្គថាមនីភិក្ខុទាំងឡាយចូលអ្នកទាំងឡាយគំរោះក្នុងអំណាចចិត្តចូលរស់ ទុកចិត្តនឹងក្នុងអំណាចខ្លួនក្នុងន័យថាអឺឲ្យបញ្ញានឹងវាធ្វើការត្រឡប់មកមើលអានេះវិញឧទាហរណ៍ថាឃើញគេធ្វើមិនល្អឬក៏ឃើញគេបានស្អីល្អនោះបានស្អីល្អអាចិត្តចំណែនហ្នឹងវាកើតឡើងភ្លាមកើតចោះទៅទប់វាល្មិចបើវាកើតទៅហើយកើតចោះឲ្យវាកើតទៅណាចំណែនហ្នឹងឲ្យវាកើតទៅ ប៉ុន្តែវាមានបលិសសម្រាប់មើលអាចិត្តចំណែនហ្នឹងអត់មានទៅមើលគេទៀតទេណាអូចិត្តចំណែនតាហ្នឹងហើយតួបញ្ញាដែលវាកើតជាមួយគ្នាហ្នឹងវាវាវិជីកមើលចិត្តដែលកំពុងចំណែនហ្នឹងឃើញថាអូអានេះ dangerous អានេះអានេះអានេះគឺវានាំមកនៅសេចក្តីអន្តរាយគឺក្រិច តួអកុសលតួចំណែននេះវាមកបំផ្លាញសេចក្តីសុខផ្លូវចិត្តនឹងភ្លាមឃើញទេនៅពេលដែលសតិកើតឡើងគ្រាន់តែដឹងថានឹងជាចំណែនហ្នឹងហើយពេលហ្នឹងមិនមែនសតិធ្វើការតែឯងទេមាន បញ្ញា ផង បញ្ញាហ្នឹងកំណត់ដឹងបានថាជាអកុសលហើយមិនមែនត្រឹមតែអកុសលហើយទៅទេវាស្គាល់ច្បាស់ថាអានេះគ្រោះថ្នាក់ ដល់ដឹងថាអានេះគ្រោះថ្នាក់អានេះក៏ក្រិចហិរិហ្នឹងវាកើតមកដែរវាខ្ពើមមកវាខ្ពើមហ្នឹងហើយបើដឹងថាអូអានេះនាំឲ្យមានគ្រោះអឺវិបាកជាទុកអតបៈកើតឡើងទៀតឃើញវាវាសហការគ្នាធ្វើអញ្ចឹងក្នុងមួយខណៈដែលដែលមកឃើញវាថាជាអកុសលហ្នឹងណាប៉ុន្តែយើងយើងវិលទៅរកសំណួររបស់ អ្នកសួរដោយច្រើនថាខ្ញុំដឹងដែរថានឹងជាអកុសលពន្លះវាមិនបានមិនបានអញ្ចឹងពីព្រោះអីវានៅ ក្នុងនាម ខ្ញុំដឹង វាមិនមែនបញ្ញាដឹងឃើញទេទាំងយើងសង្កល់ថាយើង មាន ខ្លួនឯងជាអ្នកដឹងអាហ្នឹងអា ហើយខណៈយល់ថាមានខ្លួនអញមួយអ្នកដឹងសួរថាទៅកំចាត់អកុសលនឹងមិនបានបើទីមួយយើងប្រកាន់ថាខ្លួនយើងហើយណាអាតួប្រកាន់ថាខ្លួនយើងអ្នក ដឹងហ្នឹងតួតិដ្ឋិមួយឃើញទេកើតជាមួយនឹងលោភៈមូលៈលោភមូលចិត្តដល់ប្រកាន់ថាអញជាអ្នកដឹងអារឿងអកុសលហ្នឹងឧបាទានកើតចាប់វាជាប់មួយទៀតហើយតើតើដឹងថាអញជាអ្នកខឹង វាមានវាមានហ៊ានទៅលះអញចោលមនុស្សវាជាប់ជាមួយអញហ្នឹងឃើញទេពូយល់អញខឹងហើយហ្នឹងអញជាតួខឹងខឹងជាតួអញហើយយល់ថាមានអញទៀតដល់យល់ថាមានអញទៀតមនុស្សឯណាទៅបោះខ្លួនអញចោលវាមិនភ័យទេវាមិនស្លុតទេបាត់អញពីលោកនេះទៅវាជាប់ដល់វាជាប់ចឹងត្រូវតែខឹងទៀតនឹងហើយ ត្រូវតែចំណែនទៀតនឹងហើយពីព្រោះវាមានអញនឹងជាបាតខ្លួនឯងនឹងជាបាតប៉ុន្តែតួបញ្ញាវាទៅបំបែកពេលវាកើតឡើងបញ្ញាដឹងវាទៅ ជាបំបែករូបផ្សេងជាស្រ័យអឺអាប់ដេតថ្មីទៅវាដើរអត់ស្រួលហើយចេះតែលោតចេះចោះចេញថ្ងៃខែខុសបាទអនត្តាទីរៈគេណាដូចជាអ្នកបានយល់ខ្លះខ្លះទាំងឡាយណាមុននឹងយល់តែមួយថ្ងៃ ក៏មិនដែលមានផែនថាអញនឹងយល់រឿងហ្នឹងដែរអត់ទេបច្ច័យដល់ព្រមវាកើតឡើងអឺអញ្ចឹងសោះឃើញទេបច្ច័យដល់ព្រមអឺអញ្ចឹងសោះណាអាហ្នឹងយើងធ្វើដែរថាអត់ទេណាដូចអ្នកខឹងអាត្មាអីអាត្មាធ្លាប់ជួបគាត់ខឹងថាអាត្មាអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះគាត់មិនស្ដាប់គាត់ធ្លាប់លឺដែរគាត់មិនមែនថាធ្លាប់លឺលឺអាគេយកคลิปបន្តិចបន្តិចយកទៅឲ្យអាកន្លែងណាដែលគេអត់ពេញចិត្ត ឬក៏គេដាក់លបោយបន្ថែមគេយកទៅស្ដាប់ជាងគាត់អឺអើតាមគេទៅដល់ពេលយូរយូរយូរគាត់ស្ដាប់កន្លែងផ្សេងទៅគាត់ជ្រះថ្លាវិញទៅសួរថាតើគាត់បានធ្វើទេអាហ្នឹងតើអត់ទេតែបច្ច័យដល់ព្រមវាកើតហើយប៉ុន្តែបច្ច័យរបស់វាផ្ដើមឡើងដោយអីអាការយល់ត្រូវហ្នឹងគឺការសេពគប់ត្រូវចឹងក្នុងមង្គលសោតដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងគឺការសេពគប់ត្រូវ ការប្រស្រ័យតាក់ទងមនុស្សត្រូវទៅកាលណាការសេពគប់ត្រូវប្រស្រ័យតាក់ទងត្រូវគេបើកគំនិតត្រូវគេនិយាយមកដឹកនាំ ចិត្តគំនិតយើងឲ្យគិតរឿងអីណាគិតរឿងហេតុផលគិតរឿងវិជ្ជមាន ចិត្តហ្នឹងក៏វាបង្អោនទៅរឿងវិជ្ជមានអញ្ចឹងទៅហ្នឹងហើយមានរឿងច្រើនណាស់ សម័យពុទ្ធកាលដែលគេទៅមិនបំរុងស្ដាប់ធម៌ទេឬក៏អ្នកខ្លះនឹងអត់ដឹងខ្លួនស្រាប់ពុទ្ធទៅប្រោអត់ដឹងផងហ្នឹងពុទ្ធទៅប្រោបដ ாய் ទៅនិយាយចរចាចោះឡើងយល់ធរបាត់ឃើញអត់គេអត់បានរៀបចំទេអត់បានរៀបចំទេមានបនិស័យជួបប្រធេរៈឬក៏ដូចនាងរជុមាលាអីចឹងចង់ទៅសម្លាប់ខ្លួនសោះព្រះអង្គក៏ទៅពយល់ ពយល់មកសទុះឃើញសច្ចៈធោសម្រេចសោតាលែងចង់ស្លាប់ទៅឃើញទេបច្ច័យដល់ព្រមចឹងបានសំខាន់គឺការស្ដាប់ត្រូវដែលជាផ្លូវបង្កើតឱកាសឲ្យសតិបញ្ញានឹងកើតឡើងហើយយ៉ាងទៀតអាចិត្តនិយាយហើយនិយាយទៀតថា ការបដិបត្តិធម៌បើនិយាយពីការបដិបត្តិដូច Bruce Lee គាត់និយាយថា empty your mind empty your mind បើ keep អាស្អីស្អីពីមុនមករញយធនឹងមិនឃើញទេយើងជាប់របៀបដូចដូចអ្នកមកវត្តចឹងណាមកជួបអាត្មាដឹងអ្នកណាខ្លះអាត្មាជាស្រ័យអាត្មាមិនចាំទេអាត្មាមកដល់ដំបងមកនេះមកហៅអាត្មាឲ្យធ្វើនេះ ធ្វើនោះស្រោចទឹកឲ្យខ្សែឬក៏ថាមិនធ្វើអីក៏ដោយបើកេនអីក៏ត្រូវទៅសូត្រអីឲ្យបន្តិចអ្នកខ្លះក៏កត់យល់ក្រោយមកបើអ្នកខ្លះទៀតខឹងដល់ឥឡូវអត់ទាំងមកចិត្តអញខំយកអីឲ្យឆាន់ហើយឲ្យសូត្រអីឲ្យបន្តិចអត់ឃើញទេគឺគឺគាត់ជាប់ជាប់នឹងអានឹងដល់ជាប់នឹងអានឹងបើធ្វើខុសនឹងគាត់ថាមិនត្រូវឯងឃើញទេហ្នឹងហើយ ហើយយើងថាទៅធ្វើបុណ្យអាត្មាវាមិនឃើញធ្វើបុណ្យទៅចង់បានអីសោះជាថាទៅធ្វើបុណ្យទៀនប្រែតែលះមែនទេហើយពាក្យថាលះអត់មាន ត្រូវការអី in return ទេបើចង់និយាយថាទៀនមួយម៉ាត់ជាចាគៈជាទៀនណាបើដាក់ចង់បានអីពីអាការឲ្យហ្នឹងមិនមែនទៀនទេមិនមែនទៀនទេអាហ្នឹងជាការដោះដូរតា វាប្រកេនលោកទៅលោកត្រូវតែសោតឲ្យអញបើមិនសោតឲ្យអញអញអត់សុបាយចិត្តអញឈប់ឲ្យឆានតាមពិតខ្លួនឯងចង់បានសេរីសួស្តីសោះហ្នឹងហើយជាថាធ្វើទៀនដែរយក credit បាន2តង់ទី1បង្ហាញថាអញហ្នឹងអ្នកធ្វើប៉ុនណាអ្នកធ្វើទៀនណាញ៉េអេធិតពិតចង់ទៅយកសេរីសួស្តីពីលោកសោះហ្នឹងទៅជឿថា ទៅឲ្យលោកទៅលោកសោតឲ្យ ទៅវាកើតសេរីសួស្តី អីធាតពិតបុណ្យនឹងសឹងតរមិនឃើញអាត្មានិយាយមែនទេណាយកចង្ហាន់ទៅប្រគេនលោកឲ្យចង់បានសេរីសួស្តីហ្នឹងណាមិនតែចង្ហាន់ឯស្អីក៏ដោយយកបច្ច័យ4យកលុយកាក់ទៅប្រគេនលោកក៏ដោយទៅកសាងស្អីក៏ដោយនិយាយរួមទៅឲ្យតែថាធ្វើបុណ្យធ្វើបុណ្យរាល់ថ្ងៃហ្នឹងហើយយើងថាបុណ្យច្រើនណាស់ហ្នឹងអាត្មាអាត្មាអង្គុយហែកមើលទៅអាត្មាសឹងតែរកបុណ្យមិនឃើញឃើញតែពិធីហើយឃើញតែជំនឿឃើញតែ អាការចង់បានបើយើងមើលទៅក្នុង សង្គមយើងមកឲ្យទៅថាកសាងព្រះឧទាហរណ៍ចឹងកសាងពហិឬក៏កសាងអីចូលធំធំហ្នឹងមែនទេมันប្រកាសតែជ្រះថ្លាទេដល់វាជាប់ក្នុងសន្តានយូរហើយតែធ្វើអាហ្នឹងវាបានអីធ្វើអាហ្នឹងទៅវាផុសប្រសាទនៅឋានសួគ៌នោះឧទាហរណ៍ចឹងវា feel ចឹង feel ចឹង ដាក់ទៅបានអីមកហើយធ្វើតណេះធ្វើតបូលទៅបានធ្វើមេគេអីចឹងទៅសិតតែចង់និយាយថាដូចយកយកទៅ invest ចឹងដូចដូចបោះទុនចូលអីដើម្បីបានមិនធម្មតាទេមិនចំណេញតិចតួចឧទាហរណ៍ថាធ្វើពហិមួយនោះទៅចង់បានប្រាសាទ100ជាន់ចង់ទៅបានប្រាសាទ7យោជព្រោះលោកទេសនាចឹង ហើយវិហារតែមួយហើយប្រសាទដល់7យោយើងអីមិនដាក់ទុនឃើញទៅអើយអាមានិយាយនឹងនិយាយឲ្យភ្លឺខ្លះទៅហើយដល់ពេលយើងយើងធ្វើអីវិញឧទាហរណ៍ថាយើងធ្វើសង្គ្រោះមនុស្សអឺផ្នែក education ផ្នែកអប់រំប្រាក់ខែប្រសង់ គ្រូបរៀនប្រសង់ឬក៏ក្មេងអីក៏ដោយងាយមានអ្នកណាបោះម្ដង1000ណាងាយទេមាន ខ្លះដែរតែមិនសម្បូរទេព្រោះនឹងអត់សម្បូរអ្នកទេសនាថាអានិសងវាបានអីអត់សូវសម្បូរអត់សូវសម្បូរទេសនាថាណែកាលណាយើងជួយក្មេងយើងជួយអ្នកក្រអាជួយបដោះបដាលធនធានមនុស្ស ណាអានិសង្ឃវិញចេញចេះគេអត់សូវទេអាហ្នឹងទេទេថាកឋិនចេះដល់ខែកឋិនសពុតកឋិននោះវាបានស្ដាច់ចាក់ចេះចេះចេះចេះស្រីស្រីចង់បានអោលតាប្រាសាទទៅ ប្រុសប្រុសចង់បាន ស្ដាច់ចាក់ទៅបបួសចង់បានអេពិហិពិខុទៅវាចេញមិនរួចពីខ្លួនឯងហ្នឹងចេញដាក់ទុនដាក់ទុនណាអញ្ចឹងបានធ្វើដើមកឋិនអស់ប្រហែលលានក៏ធ្វើដែរ ប៉ុន្តែថាវាពិតជាកឋិនមែនទេអត់ទេរឿងខ្លួនឯងទៀតព្រោះឮថាកឋិននឹងបានបនច្រើនគិតប៉ុណ្ណាពេលធ្វើកឋិននេះវាមិនមែនរឿងខ្លួនឯងចង់បានបនច្រើនទេគេធ្វើកឋិននឹងកើតពីចិត្តអនុគ្រោះគេអាណិតលោកតើមូលលហេតុដើមគេអាណិតលោកតើលោកអត់អីស្លៀកមកភាសាហើយនឹងបានគេនាំសពុតស្បងស្បាយត្រៃជីវោទៅប្រគេនលោកគេអាណិតលោកទេរឿងកឋិននេះគេធ្វើអាណិតលោកទេ លោកនឹងលោកគ្នាឯងក៏ធ្វើបានអាគេអាណិតលោកលោកដើរតាណាវាមិនបានហើយជីវរហ្នឹងមកវសាហ្នឹង វាទឹកបញ្ជីបបញ្ជីបវាដាច់ដាច់ជីវរពីដើមជាលក់នោះកណាត់ផុយផុយជាលក់យើងឥឡូវមិនបាច់ធ្វើកឋិនក៏បានអាត្មាថាអើបើថាយើងរក្សាឲ្យកើតជាប្រយោជន៍អីក៏ធ្វើទៅប៉ុន្តែ មូលហេតុដើមអញ្ចឹងទេគេមិនមែនធ្វើចង់បានប៉ុនស្អីទេកថាណាឃើញអានិសង្ឃព្រះអង្គមិនសំដែងរឿងអានិសង្ឃអ្នកធ្វើអីណាព្រះអង្គនិយាយអានិសង្ឃតែអ្នកអ្នកទទួលកថាណាអានសងអ្នកធ្វើព្រះអង្គមិននិយាយផងអ្នកធ្វើបានអីហ្នឹងព្រះអង្គមិននិយាយណានៅក្នុងកថាខណ្ឌកៈហ្នឹងទៅមើលមកយើងជាផ្សែផ្សំយកអជ័យវរៈជីវរានិសង្ឃអានិសង្ឃសពុតជីវោអីអីចឹងណា យកមកផ្សំទេតែអានិសង្ឃតែព្រះអង្គត្រាស់ពេលកថាហ្នឹងព្រះអង្គថាអញ្ចឹងថា មនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុ អ្នក មានភាសានៅរួចហើយនឹងមានសិទ្ធិទទួលកថាហើយទទួលកថាហើយសម្រេចបាន អានិសង្ឃ5អានិសង្ឃនោះគឺអ្នកទទួលទេអ្នកបានហ្នឹង កន្លែងព្រះអង្គអនុញ្ញាតហ្នឹងមិននិយាយរឿងអ្នកឲ្យបានប្រមាណទេប៉ុន្តែយើងឥឡូវយើងនិយាយតែរឿងអ្នកឲ្យបានស្អីដល់លោកត្រូវបានអីអត់និយាយវាមានច្បាប់ខ្លះឧទាហរណ៍ដូចជាទៅណាមកណាត្រូវលាគ្នាមិនលាគ្នាត្រូវទោសអីចឹងទៅក្រាក្រងអនុមោទនាកឋិនហើយរួចចាក់ពីអាបត្តិនឹងដូចជាអនាមន្តចារោអសមាទានចារោអីជាដើម កឋិនមែនតែនទៅ អ្នកទទួលកឋិនទេអ្នកបានអានិសង្ឃមានន័យថាវាស្រួលក្នុងការរស់នៅកុំឲ្យវាតឹងពេកអានឹងនិយមន័យដើមរបស់កឋិនអ្នកកឋិនគឺមានចិត្តចង់ឲ្យ អ្នកដែលត្រូវទទួលទទួលកឋិននឹងបានសេចក្តីសុខយេប៉ុន្តែយើងឥឡូវអ្នកធ្វើបានអីបានអីបានត្រូវធ្វើអានសងអីខ្លះខ្ញុំធ្វើនឹង ឃើញទេអញ្ចឹងអានកឋិនហ្នឹងវាទៅជាបនធំមែនតេនទៅអស់លុយច្រើនរឿងកឋិនធ្វើមេកឋិនមួយមួយមិនតិចលៀនអញ្ចឹងឯបានអាត្មា នៅមនីរដ្ឋហ្នឹងតាំងពីកើតមនីរដ្ឋមកហ្នឹងអាត្មាមិនចង់ឲ្យពីណាធ្វើមេកឋិនធ្វើអស់គ្នាទៅមានអីធ្វើនឹងទៅមានអីក៏ដោយចូលមកទាំងអស់គ្នាស្ដាប់ធម៌ទៅគាត់ថាពិធីថ្ងៃកឋិនអញ្ចឹងឲ្យតែថ្ងៃ100 200 ថ្ងៃហ្នឹងថ្ងៃទទួលកថាហ្នឹងប្រាប់ចឹងប្រូក្រាមកលែងបោះផ្សាយចែកអីដែរគាត់កំណត់ថាតែ100 200ទទួលកថាអ្នកណាយកមកអ្នកណាមិនយកមកហួសពេលហ្នឹងឈប់នៅទទួលទៅបាត់ហ่ะចឹងតាំងពីកើតមកនេះរត់រឹកចឹងអត់មកដូរថ្ងៃតាមមេកថានេះទេអត់ទេតាំងពីកើតមកជិត20ឆ្នាំឆ្នាំ2002ដល់ឥឡូវហ្នឹងដាក់កំណត់ថ្ងៃហ្នឹងរហូត ថាថ្ងៃហ្នឹងថ្ងៃមានពេលនៅទទួលកថាមានមិនមានអង្គុយចាំទទួលមកតាំងពីប្រកាសមកដាក់ចឹងមកថ្ងៃ100 200អង្គុយចាំទទួលកថាពូមានសិទ្ធទទួលហើយតែអត់ទៅរទេណាអត់ទៅរទេពីណានាំមកនាំទៅនាំឲ្យទៅហើយបើថ្ងៃហ្នឹងគ្មានអ្នកនាំមកទេហ្នឹងហើយតែដល់ថ្ងៃ3រោចឈប់នៅវត្តតែនេះតែនោះទៅធ្វើការចង់ពីណាហែមក 1000ត្រៃទៀតក៏មិនយកដែរតែហួសពីថ្ងៃហ្នឹងឈប់យកអាហ្នឹងរឹកបោះមនីរដ្ឋពោសាទហ្នឹងចឹងតាំងពីដើមមកអត់មែនថាហឺឥឡូវនេះមានអ្នកមាននេះមួយគេនាំមកប៉ុន្តែថ្ងៃហ្នឹងគេអត់តនេតលថ្ងៃនោះបានតនេយកមកអត់ទេអត់ចឹងណាបើខុសពីថ្ងៃហ្នឹងអត់ទទួលហ្នឹងរឹកធំណាស់ដែរ អ្នកទទួលឯមិនអ្នកមិនអ្នកសុំទៀតកិនអង្គុយទទួលហ្មងហ្នឹងហើយដល់យើងច្បាស់លាស់ចឹងទៅយើងខ្ញុំដឹងអស់ដល់ថ្ងៃហ្នឹងមិនបាច់ព្រើក្រោក្រានហ្នឹងគាត់ដឹងអស់គាត់លឺតាំងពីមួយឆ្នាំមុនហ្នឹងគាត់ដឹងថ្ងៃណាថ្ងៃនេះរត់ថ្ងៃណាហ្នឹងហើយអីហ៎ចឹងញាតិញោមទៅទាំងអស់គ្នាគ្មានពីណាមេគ្មានពីណាកូនទេទៅទាំងអស់គ្នាដើរទាំងអស់គ្នាហ្នឹង បើឥឡូវនឹងយើងបានជុំគ្នាច្រើនទៀតអត់កូវីដចឹងតែគាត់ថាតាំងពីដើមមកគ្មាន ពីណាមកបាក់មុខឬពីណាមាន មុខអីជាងពីណាទេភ្លើងអស់គ្នាទៅមានជីវរនំជីវរទៅមានត្រៃនំត្រៃអត់ត្រៃទៅធម្មតាគ្មាន ពីណាមើលមុខយើងអញ្ចឹងទៅវាស្រួលស្រួលទាំងអស់គ្នា ហ្នឹងហើយនឹងវែងឆ្ងាយបន្តិចហើយថាធម៌ទាំងឡាយវាអត់មានរបៀបស្អីទេរបៀបតែពាក់ព័ន្ធវិន័យឯងធម៌ទាំងឡាយដែលប្រពុតបរៀនមករបៀបតាក់ទងតែវិន័យទេគេហៅថាដើរទៅក្នុងស្រុកត្រូវមានកាយវិការយ៉ាងម៉េចនិយាយមាន ព្រំដែនយ៉ាងណាឆាន់អីបានឆាន់អីមិនបានអាហ្នឹងពាក់ព័ន្ធតែវិន័យទេប៉ុន្តែផ្លូវចិត្តនេះអត់មានរបៀបទេ ផ្លូវបញ្ញានេះអត់មានរបៀបទេស្អីក៏កើតឡើងបានដែរប៉ុន្តែនៅក្នុង ក្របខ័ណ្ឌវិន័យដដែលហើយសំណួរតទៀតថាតើសុខវេទនានិងទុក្ខវេទនានិងទោមនសវេទនាសោមនសវេទនាទោមនសវេទនាខុសគ្នាត្រង់ណា កាលណាគេនិយាយសុខវេទនា ផងសោមនស្សវេទនា ផងទុក្ខវេទនាផងទោមនស្សផងគេចែកវាជា2ជា2ដូចវាមានគូរបស់វាណាសុខវេទនានិងសោមនស្សវេទនាបើនិយាយ ទាំងពីរអញ្ចឹងគេចុកគេចែកអាមួយផ្លូវកាយអាមួយផ្លូវចិត្តដូចថាអឺយើងក្តៅក្តៅអញ្ចឹងទៅមកប៉ះដង្ហើលតិចស្រួលតាមផ្លូវកាយហ្នឹងជា សុខវេទនាប៉ុន្តែតាមផ្លូវកាយហ្នឹងហើយ ហើយដល់សោមនស្សវេទនាពេលយើងនឹកដល់រឿងអីយើងសប្បាយចិត្តនឹងនិយាយរឿងកំ pl ែងអីទៅក៏សើចហេះហោះអីចឹងទៅ ជាសោមនស្សមិនមិនកាយរីករាយទេអានឹងចិត្តវារីករាយយើងរីករាយដូចគ្នាអាមួយរីករាយផ្លូវកាយជាសុខវេទនាអាមួយរីករាយផ្លូវចិត្តជាសោមនស្សវេទនាអត់ដល់ទុកចឹងដែរទុក្ខវេទនាកាលណាចែកជាមួយអញ្ចឹងគឺចែកជាពីរទុក្ខវេទនាជាជាវេទនាផ្លូវកាយហើយទោមនស្សវេទនាជា ជាការសោយវេទនាផ្លូវចិត្តផ្នែកលំបាកតទេទេគឺវាយផាំងឈឺចឹងទៅដល់ជពុបជើងឈឺចឹងទៅទុក្ខវេទនាផ្លូវកាយអាហ្នឹងឃើញទេហ្នឹងហើយតទេតទេកើតទុក្ខទោមនស្ស stress depression anxiety អីហ្នឹងអាទុញទ្រាន់ខឹងក្រោតញ៉ាញ៉ៃហ្នឹងទោមនស្សផ្លូវចិត្តអាហ្នឹងមិនមែនផ្លូវកាយទេផ្លូវចិត្តគេចឹង But pronounce